រូបងមិនល្អសាច់បងមិនសដូចបរោះដតីរូបងមិនល្អសាច់បងមិនសដូចបរោះដតីធ្វើមកដេញធម្មជាតិកាល័យតែចិត្តភ័ក្រក្តីស្មោះស្នេហ៍តែមួយធ្វើមកដេញ ធម្មជាតិកាល័យតែចិត្តភ័ក្រក្តីស្មោះស្នេហ៍តែមួយអបព្រៃតែកាយគ្មានទាស់អ្វីឡើយមានគ្រប់លក្ខណាបងអព្រៃតែកាយតែគ្មានទាស់អ្វីឡើយមានគ្រប់លក្ខណាបា ស្នេហ៍មិនប្រែសាវាស្មោះស្ម័គ្រស្នេហាលុះត្រាបងខ្សៃបើស្នេហ៍មិនប្រែសាវាស្មោះស្ម័គ្រស្នេហាលុះត្រាបងខ្សៃរូបបងមិនល្អ បងនេះចិត្តស្មោះសរបើសិនជាបងបងបងអូនសូមអ្នកតាមមកដាច់ផងបងនិយាយនេះស៊ីនោះណាបងវត្តសំដីឲ្យបងក្រធ្វើតាមមកគ្រប់រឿងទាំងអស់ឲ្យតែអូនមានចិត្តថាល្អឲ្យតែលេបបងទៅកុំឲ្យបងនៅយឺតចាំទៅទឹកកសុខចិត្តធ្វើតែបងអង្គុយអានតែបងខធ្វើកលៀនទៅបឋមអង្គុយទៅចុកបបសជួយមកកត់ជូនបលាំងតែងតាំងអូនជាស្ដេចស្រីបបងតែមួយទួយបងធ្វើកបីធ្វើកោធ្វើកុកធ្វើចាប់ធ្វើមន់ធ្វើទាធ្វើនៀកកងរូសិកកំងធ្វើមាស ប្រឹសធ្វើក្បានធ្វើហ៊ីធ្វើតោធ្វើកណោធ្វើកដោធ្វើទីទុយធ្វើពោះធ្វើឆ្កែធ្វើម៉ាធ្វើត្រីធ្វើបបងធ្វើក្តាមធ្វើគ្រូធ្វើអើធ្វើរំលឺឲ្យតែអូននាងយឺរូបងមិនល្អសាច់បង មជាតិកាល័យតែចិត្តទាំងក្តីស្មោះស្នេហ៍តែមួយធ្វើមកតិចធម្មជាតិ